ខ្មែរថៃផ្អើលបនគុលឈើផុសនៅស្រុកថៃស្រាប់តែលោក សវណ្ណរទ្ធីដាក់100 100ថាមានមនុស្សពីទីចិត្តទីឆ្ងាយរាប់ តាំងពីពលរដ្ឋខ្មែរពីប្រទេសកម្ពុជា ផង បានទៅបន់ស្រន់គល់ឈើមួយដើម ដែលបានផុសឡើងនៅ កន្លែងលក់កាហ្វេមួយកន្លែងក្នុងប្រទេសថៃជាមួយគ្នានេះគេសង្កេតឃើញអ្នកនិយមលេងបណ្ដាញសង្គម Facebook បានចែករំលែកតតគ្នា ពីដើមឈើដែលបានលេចឡើងមានរូបរាងដូចទៅនឹងមនុស្សស្រីដោយមានបំពាក់ជាមួយមកកត់ក្រវិលខ្សែកស្ថិតនៅក្នុងភោជនីយដ្ឋានមួយកន្លែងដែលមានឈ្មោះថា B Story Garden Cafe and Restaurant ពលរដ្ឋទាំងនោះសម្ដែងជំនឿថាដើមឈើនោះស័ក្តិសិទ្ធិរកការបន់ស្រន់ឬពង ប្រាថ្នានានា បាន សម្រេចនៅ ពេលពួកគេទៅអត់ធុបនិងសូមបារមីដើមឈើនោះ។ ទំនងដោយសារឃើញគេចែករំលែកតតគ្នា ហើយនិយាយពីភាពស័ក្តិសិទ្ធិពលរដ្ឋថៃបាននាំគ្នាទៅបន់ស្រន់ដោយនាំគ្នាទៅជាមួយផ្កាភ្ញីទឹកអប់ប្រេងម្សៅយ៉ាងច្រើនភ្លុកទឹកភ្លុកដីតែម្ដងមិនថាបណ្ដាញសង្គម Facebook និង TikTok នោះទេ បានចែករំលែកករណីនេះយ៉ាងប្រងព្រាតនៅក្នុងនោះក៏មានប្រជាជនខ្មែរមួយចំនួនបាននាំគ្នាលើកដៃសំពះ share comment បនស្រន់សូមសេចក្តីសុខពីកម្ពុជាលើសពីនេះមាន អ្នកលក់អនឡាញបានចំណាយថវិកានិងពេលវេលាធ្វើដំណើរទៅបនស្រន់ដោយផ្ទាល់ដល់ប្រទេសថៃ ដើម្បីសូមសេចក្តីសុខនិងធ្វើយ៉ាងណាឲ្យការរកស៊ីកាក់កបដែរប្រតិកម្មទៅនឹងការដែលមានពលរដ្ឋខ្មែរនាំគ្នាទៅបនស្រន់រហូតដល់ប្រទេសថៃនោះលោកសវណ្ណរទ្ធីអ្នកអត្ថាធិប្បាយអនឡាញម្នាក់ បានចេញមុខប្រតិកម្មរឿងនេះដែរលោកលើកឡើងថាសួរត្រង់ប្រទេសកម្ពុជាមានតំបន់និងកន្លែងស័ក្តិសិទ្ធិច្រើនណាស់ហេតុអ្វីក៏មិននាំគ្នា ជួយផ្សព្វផ្សាយតំបន់ស័ក្តិសិទ្ធិរបស់យើងបែរជានាំគ្នាទៅ ជួយផ្សព្វផ្សាយរបស់គេពេញបណ្ដាញសង្គមទៅវិញ អ្នកសារព័ត៌មានអនឡាញរូបនេះក៏បាន លើកឡើងពីដើមឈើទាលមួយដើម ដែលមានអាយុកាលរាប់រយឆ្នាំជាមួយនឹងការបញ្ជាក់ថា ដើមឈើទាលមួយដើមនេះស័ក្តិសិទ្ធិមានប្រវត្តិនិងមានអាយុកាលរាប់រយឆ្នាំ ក្នុងប្រទេសកម្ពុជារបស់យើងហេតុអ្វីអស់លោកក៏មិននាំគ្នាជួយផ្សព្វផ្សាយឲ្យពិភពលោក បានឃើញ បានស្គាល់បានជិះយន្តហោះមកមើល មកឃើញមកសិក្សា អ្វីដែលជារបស់ខ្មែរផងទោះបីជាជំនឿអរូបីក្រៅពីអ្នកជឿក៏មានអ្នកមិនជឿមានអ្នកគ្រប់គ្រងក៏មានមតិរិះគន់ជាច្រើនផងដែរ អ្នករិះគន់ថា នៅជារឿងងប់ងល់ហួសប្រមាណដោយមិនបានពិចារណា ដោយអ្នកខ្លះលើកឡើងថា ជំនឿមានចុះ តែយកសតិទៅជឿជាមួយជឿលើបនបាបជឿលើអំពើល្អតែកុំជឿលើគល់ឈើដុំថ្មរូបតុក្កតាកូននៀកលោកតានេះលោកតានោះខ្មោចព្រាយបិសាចអីកុំប្រើជំនឿឲ្យល្ងិតល្ងងសួរខ្លួនឯងនឹងយកសតិមកពិចារណាមុននឹងជឿ កុំឲ្យគេបោកឲ្យនាំគ្នាខមមិន និងសះភេកគេរស៊ីការរិះគន់បានបន្តថាបនសំលៀបសំណាងសុខភាពល្អពីគល់ឈើបើគល់ឈើនោះមានសមត្ថភាពមែន ជួយ ខ្លួនឯងឲ្យទៅចាប់ជាតិជាមនុស្សហើយមិនមែនជាគល់ឈើនោះទេ អ្នកប្រើបណ្ដាញសង្គមខ្លះលើកឡើងថាព្រះពុទ្ធមិនដែលទូមានពលរដ្ឋឲ្យបនស្រន់ជាអ្វីក្រៅពីអំពើល្អខ្លួនឯងឡើយ។ ធ្វើល្អបានល្អខំរកស៊ីនឹងមាន ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ